នោះកែវវលៈបង្ហោះសារចំចំ ដល់អតីតស្វាមីអុកញ៉ាលៀនអាព្រីគីនិនមិនទទួលខុសត្រូវគេនៅចាំបានថាលៀនអាព្រីគីនិន បានទទួលស្គាល់ការពីចុងឆ្នាំ2019ថា លោក ពិតជាឡើងងារជាអុកញ៉ាមែនអតីតតារាប្រុសរូបនេះបច្ចុប្បន្នបានងាកទៅធ្វើមុខជំនួញរកស៊ីផ្នែកអចលនទ្រព្យ ហើយលោកជិះរថយន្តទំនើបទំនើបមិនចាញ់អុកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយទោះយ៉ាងណាថ្មីថ្មីនេះអតីតពិធីករលៀនអាព្រីគីនិនធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារប៉ុន្តែម្ដងនេះមាននារីម្នាក់ដែលជាសង្សាររបស់លោក បានចេញមុខឈឺឆ្អាលហើយថែមទាំងប្រមាន អ្នកចេះដឹងរឿងគេថាប្រយ័ត្នឲ្យសមត្ថកិច្ចចាប់ទៅវាស់កម្ពស់ទៀតផងមុននឹងមានដៃគូថ្មីនេះ លៀនអាព្រីកិនីនគឺជាអតីតស្វាមីរបស់កែវវលៈប៉ុន្តែពេលនេះពួកគេសុទ្ធតែមានដៃគូថ្មីរៀងរៀងខ្លួនហើយដែរប៉ុន្តែយ៉ាងណាកែវវលៈនៅតែកើតទុកមិនសុខចិត្តដោយថ្មីថ្មីនេះនាងបានបង្ហោះសារឌឺដងចំចំ ដល់អតីតស្វាមីផងដែរស្របពេលអតីតស្វាមីលៀនអាព្រីកិនីនកំពុងរស់នៅជាមួយអ្នកមេម៉ាយរូបស្រស់ជាអ្នកលក់លេតាមអនឡាញយ៉ាងមានក្តីសុខនោះ កេវលៈបានបង្ហោះសារដែលមានអត្ថន័យថាអ្នកដឹងបានដឹង អ្នកអត់ដឹងនៅតែអត់ដឹងអាអើយអា មិនដឹងជាជេរបែបណាឲ្យអស់កំហឹងដែលខឹងនៅទង្វើថោកទាបរបស់វា កតបកិច្ចទំនួលខុសត្រូវ អាហារកិច្ច3ចំណុចនឹងមានន័យយ៉ាងម៉េចបងប្អូន គួរបញ្ជាក់ផងដែរថាក្រោយពីរួមរស់រយៈពេល10ឆ្នាំដោយមិនមានចំណងអាពាហ៍ពិពាហ៍ កែវលៈនិងលៀនអាព្រីគីនិនបានចែកផ្លូវគ្នារៀងរៀងខ្លួនដោយបន្សល់ទុក នៅកូនប្រុសស្រីចំនួន4នាក់រស់នៅ ជាមួយកែវលៈជាម្ដាយសពថ្ងៃនេះពួកគេទាំងពីរនាក់ក៏មានដៃគូថ្មីរៀងរៀងខ្លួនដោយកែវលៈបានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីពាក់កណ្ដាលខែមេសាកន្លងទៅនេះ ដោយមានការចូលរួមសាទរពីសំណាក់សាច់ញាតិជាច្រើន ចាស់